បាទពេលយើងចង់ download យើងរូមយើងពេលដល់ឃើញរូបភាពនេះនេះអារូបភាពដែលយើងចង់ download កម្មវិធីមួយគឺដាក់មកថា Play Store ហ្នឹងបើសិនជាយើងអត់ចេះអង់គ្លេសទេយើងមើលរូបភាពហ្នឹងណាមើលរូបភាពហ្នឹងយើងចុចទៅលើវាបាទចុចនៅបាទបាទយើងចុចដំណើរទៅមកក្នុងទៀតហ្នឹង 100ចូលទៅ100ទុកបើពេញហើយបានស្បត់វាចាប់ដល់ពេញហើយ100%ហើយវាកំពុងតែដំណើរនៅក្នុងទូរស័ព្ទដែរអូខេហើយហើយអញ្ចឹងវាអាចឲ្យយើងបើកបានហើយចុចបើកបាននេះរូបភាពវានឹងឃើញចេញចេញ ក្នុងទូរស័ព្ទរបស់យើងបាទយើងឲ្យវាឲ្យយើង save មករក្សាទុកនៅព័ត៌មានរបស់យើងខ្ញុំវាឲ្យយើងចុចចុច save information ចុច SA ពីនេះណាយើងកុំចុចខ្លាំងអត់ save ចុច save រក្សាទុក ចឹងនៅពេលដែលយើងមាន Facebook វានឹង load មកឲ្យយើងជាមួយនឹង Facebook ហ្នឹងឃើញរូបភាព Facebook នេះសັບដៃបើកយើងឲ្យវាវាឲ្យយើងដាក់ថាអីគេនេះ turn on ហ្នឹងគឺវាចង់ឲ្យយើងបើកបាទយើងចុចបើកនេះទៅអូខេតមកវានឹងចេញផ្ទាំងនេះមួយវាឲ្យយើង យើងតើយើងអនុញ្ញាតឲ្យវានៅក្នុងទូរស័ព្ទយើងអត់អញ្ចឹងយើងអនុញ្ញាតចុចពាក្យ allow នេះយើងចុចកដាលនេះអក្សរនេះដែលមាន A ពីមុខនេះដាក់ allow ហ្នឹងចឹងហ្នឹងមកអូខេវានឹងដើរឲ្យហើយអញ្ចឹងយើងមាន Facebook យើងឈ្មោះស្អីគេវាចេញឈ្មោះយើងហ្នឹងមកនៅលើអេក្រង់ហ្នឹងបាទអញ្ចឹងវាមានចេញផ្ទាំងនេះមួយទៀតមាន នៅពេលយើងបង្កើតហ្នឹងវាផ្សារភ្ជាប់គ្នាជាមួយនឹង Facebook ចឹងយើងចុចពាក្យថាអូខេអូខេនេះពាក្យថា you ព្រមចឹងទៅពេលយើងនៅ Facebook ស្រួលយើងបង្កើតអាហ្នឹងតម្លើងកម្មវិធីហ្នឹងគឺស្រួលហ្មងអូខេបាននេះបាទមានរូបភាពស្រាច់នៅលើដាក់ចឹងគឺ Messenger ហ្នឹងនេះបាទចឹងនេះហើយពី app របស់វាហ្នឹង និយាយអញ្ចឹងនៅក្រោមយើងបញ្ជាក់ថារួចរាល់ដាននេះគឺថារួចរាល់យើងចុចពាក្យនេះទៅអូខេហើយអញ្ចឹងនៅពេលនោះនៅពេលដែលយើងមានមិត្តមិត្តនៅក្នុងបណ្ដាញ Facebook របស់យើងវានឹងបង្ហាញនៅលើទាំងអេក្រង់ទូរស័ព្ទរបស់យើងហ្នឹងមួយមួយហ្នឹងឃើញហើយបាទអញ្ចឹងបើសិនជាយើងមាន Facebook និង friend មួយណានេះគឺយើងរត់ដល់នឹងមានថាយើង sale ឬមួយក៏រសារនៃទូរស័ព្ទអ្នកមិត្តភ័ក្តិរបស់យើងគឺវាអាចរត់ចូលក្នុងដែរឲ្យតែគាត់ប្រើកម្មវិធីនឹងដូចគ្នាជាមួយយើងគឺវារត់ចូលមកហើយបាទហ្នឹងហើយអញ្ចឹងមានតែប៉ុណ្ណឹងអូខេយើងបិទទូរស័ព្ទវិញក៏បានដែរហើយយើងយើងបែករកកម្មវិធីមិនដែលវាទៅឡើងនេះ បាទនេះជាកម្មវិធីដែលយើងតឡើងមិញលោកអ្នកហ្នឹងគឺវានៅចប់នឹងក្រង់ទូរស័ព្ទរបស់យើងស្រេចបាទបាទយើងចុចដល់ក្នុងហ្នឹងក៏បានដូចគ្នាមិញបាទឃើញដូចគ្នាទាំងអស់ហ្នឹង